អឺនាងខ្ញុំសូមគោរពជំរាបសួរអាដាមសោតសំណាងគាត់ដែលគាត់ជាអគ្គលេខាធិការរងនៃរាជបណ្ឌិតសភាកម្ពុជា ហើយសូមគោរពជំរាបសួរអាដាមលោកជំទាវអឺវាគ្មិនក៏ដូចជាអឺសិក្ខាកម្មទាំងអស់គ្នា ដែលបានចូលរួមនៅព្រឹកនេះអឺពីខាងអ្នកគ្រប់គ្រងកម្មវិធីគាត់បានណែនាំឈ្មោះខ្ញុំដែរខ្ញុំឈ្មោះមូលីកា ជា អនុប្រធាន នៃទីភ្នាក់ងារជាតិមុខរបរនឹងការងារហើយ នៅ slide ចុងចប់ហ្នឹងខ្ញុំគិតថាអ្នកនៅទីនេះប្រហែលជាមិនទាន់បានស្គាល់ថាអ្វីទៅជា ទីភ្នាក់ងារជាតិមួយរបស់នឹងការងារដែលយើងហៅកាត់ខ្លី NEA សូមដែលចាអអធិស្ឋានដែរដោយ slide ប្រើជាភាសាអង់គ្លេសមិនមែនថាបកកាយអង់គ្លេសទេប៉ុន្តែដោយសារអឺអត់មានពេលច្រើនសម្រាប់ព្រៀបអញ្ចឹងអឺមេតការអឺសម្រាប់ដែលខ្ញុំយកមកចែកម្លែកនៅថ្ងៃនេះ ទី1អឺគឺចង់ចែកម្លែកពីទស្សនវិជ្ជារួមតើយើងតកតងនឹងការកំណើនសេដ្ឋកិច្ចអីជាដើមហ្នឹងហើយនឹងទី2តកតងនឹងជាព័ត៌មានដែលខាង NDA គាត់ប្រមូលបានតកតងនឹងឱកាសការងារហើយចំណុចទី3គឺតកតងនឹងព័ត៌មានអំពីទីផ្សារការងារតើខ្វះខាតនៅជំនាញអីខ្លះ ហើយទី4នោះគឺពាក់ព័ន្ធនឹងថាតើ NA គាត់បានចូលរួមចំណែកអ្វី ខ្លះក្នុងការជួយទៅពាក់ព័ន្ធនឹងកិច្ចការការបដិបដាបច្ចេកទេសនិងវិជ្ជាជីវៈអឺដោយដែរបងគុណលក្ខណៈគាត់បាន មានប្រសាសន៍ខាងដើមអញ្ចឹងទី1យើងមើលពាក្យថាក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈអញ្ចឹងខាងបងលក្ខណៈគាត់ជាស្ថាប័នសម្រាប់ប្រដបដាលជំនាញបានន័យថាអឺប្រដបដាល ជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់សិស្សនិស្សិតឬក៏អ្នកដែលគាត់មានបំណងអឺការចូលបន្តការសិក្សាហើយចឹងសួរថាតើនៅពេលដែលគាត់បដោះបដាលហើយគាត់ទៅណាអាហ្នឹងហើយជារឿងជាកិច្ចការដែលខាង NEA គាត់មានទួនាទីក្នុងការជួយ អ្នកដែលគាត់រៀនចប់ហើយត្រូវតែស្វែងរកការងារអញ្ចឹងកិច្ចការសំខាន់របស់ NEA គឺជួយ គូបកងអ្នកទាំងអស់ហ្នឹងចូលទៅកន្លែងការងារទៅទីផ្សារការងារអឺសុំទៅ slide បន្ទាប់ទៀតចាអឺសុំបញ្ជាក់ណាខ្ញុំមិនមែនជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចអីទេដែលឃើញរូបភាពជា graphic អីចឹងអឺយើងមើលទៅលើរូបភាពហ្នឹងគឺអានេះខ្ញុំយកចេញពីខាងក្រសួងសេដ្ឋកិច្ចទេដែលដូចដែលយើងដឹងស្រាប់ហើយថាអឺចាប់ពីឆ្នាំ2019 ចាប់ពីឆ្នាំ2017មកគឺកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាយើងគឺមានកំណើនថេរហូតទៅដល់2019ហ្នឹងគឺ7.1%ប៉ុន្តែដោយសារតែវាមានវិបត្តិកូវីដបានចូលមកដល់ចឹងទៅបានធ្វើឲ្យវាមានរៀងគេហាក់កំណើនអវិជ្ជមានបន្តិចដែលដក3.1%ប៉ុន្តែដោយសារថាយើងមានជាចក្ខុវិស័យហើយក៏ដូចជាបានន័យថាជាយុទ្ធសាស្ត្រច្បាស់លាស់ហើយនឹង បានន័យថាការដាក់ចេញការមើលឃើញនៅជាគេហៅដំណោះស្រាយជាយុទ្ធសាស្ត្រដោះស្រាយដែលសម្ដេចគាត់បានចាក់ស្រោចនៅគេហៅវាក់សាំងដែលធ្វើឲ្យវាសហគមន៍មានភាពស៊ាំអញ្ចឹងហើយបានធ្វើឲ្យសេដ្ឋកិច្ចអញ្ចឹងចាប់ផ្ដើមវាអឺបានន័យថាមានការល្អប្រសើរឡើងវិញរហូតដល់ ឆ្នាំ2ដែលយើងរំពឹងទុកថានៅឆ្នាំ2023យើងនឹងមានកំណើន វិជ្ជមានមកវិញ គឺ6.6%អញ្ចឹងក្នុងន័យនេះគឺចង់សម្ដៅថានៅពេលដែលប្រទេសយើងមាន ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញគឺគឺ នឹងមានការហូរចូលនៃការវិនិយោគទុនជាច្រើនរបស់ប្រទេសបណ្ដាប្រទេសផ្សេងអញ្ចឹងការហូរចូលនៅវិនិយោគទុនហ្នឹងគឺវានាំមកនៅឱកាសការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋដែលនៅក្នុងប្រទេសកម្ពុជាយើង ចាសំតទៀតហើយនេះអឺគឺជាអឺបានន័យថាទីផ្សារជាតិមកកបនឹងការងារគឺគាត់ធ្វើការប្រមូលនៅព័ត៌មានជ្រើសរើសបុគ្គលិកពីក្រុមហ៊ុនពីរោងចក្រសហគ្រាសហើយយើងយកមកចងក្រង ដើម្បី ធ្វើការផ្សព្វផ្សាយដូចដែលបង លក្ខណៈគាត់មានផ្សាយអញ្ចឹងថាតើដែលទីផ្សារការងារគាត់ត្រូវការហ្នឹងត្រូវការអីខ្លះអញ្ចឹងនេះគ្រាន់តែជា តិន័យដែលយើងប្រមូលបានដែលយើង អាចនិយាយបានថា10 10ខែ នៅក្នុងឆ្នាំ2022នេះគឺយើងប្រមូលបានអឺបានន័យថា79000កន្លែងហើយនៅក្នុងនេះគឺយើងចែកតាមវិស័យអញ្ចឹងយើងមើលឃើញថានៅក្នុងផ្នែក manufacturing គឺផ្នែកឧស្សាហកម្មកាត់ដេររោងចក្រសហគ្រាសគឺវានៅក្នុងនឹងអញ្ចឹងវាមាន តម្រូវការច្រើន សម្រាប់ស្រូបយកកម្លាំងពលកម្មហើយបន្តមកគឺយើងមានខាងផ្នែក finance ហេរ៉ាញវត្ថុផ្នែកធនាគារហើយផ្នែកកសិកម្មហើយមួយទៀតគឺតកតងនឹងខាងផ្នែកបដិសណ្ឋារកិច្ចហើយនឹងសេវាកម្មហ្នឹងគឺក៏មានតម្រូវការច្រើនដែរហើយសុំ slide បន្តអញ្ចឹងយើងមកមើលជាបែងចែកទៅ តាមជាប្រភេទមុខរបរវិញហើយអធិស្ឋានដែរ ប្រភេទមុខរបរនេះវារៀងប្លែកតិចដោយសារថាអ្នកដែលគាត់ប្រមូលជាព័ត៌មានតិន័យហ្នឹងគឺគាត់ធ្វើការប្រមូលទៅតាមគេហៅថា ISCO អញ្ចឹងប្រភេទមុខរបរខ្លះគឺរៀងរៀងពិបាកយល់ប៉ុន្តែយើងក្នុងន័យនេះគឺគ្រាន់តែចង់បង្ហាញថាបើយើងមើលទៅទៅតាមប្រភេទមុខរបរដែលទី1ហ្នឹងគឺគេហៅថាជាកម្មករជំនាញសិប្បកម្មនិងវិជ្ជាជីវៈពាក់ព័ន្ធ អញ្ចឹងនៅក្នុងហ្នឹងគឺវាមានជាការងារតូចតូចនៅក្នុងហ្នឹងអញ្ចឹងការងារតូចតូចហ្នឹងវាមានច្រើនណាស់ប៉ុន្តែខ្ញុំគ្រាន់លើកជាឧទាហរណ៍ថាឧទាហរណ៍ដូចជាជាងម៉ាស៊ីនត្រជាក់ឧទាហរណ៍ដូចជាអ្នកបូកកម្អោឧទាហរណ៍ដូចជាអ្នកសាងសង់ផ្ទះអីជាដើមវានៅក្នុងចកោមហ្នឹងអញ្ចឹងអឺតម្រូវការការងារដែលនៅក្នុងប្រភេទមកកបហ្នឹងគឺវាមានច្រើនរហូតដល់72000កន្លែងហើយបន្តមកទៀតគឺ ការងារដែលគេហៅថា elementary occupation ហ្នឹងមានន័យថាជាការងារដែលមិនត្រូវការជំនាញត្រូវការជាប្រភេទការងារដែលត្រូវការជំនាញតិចតួចឧទាហរណ៍ថាអ្នកអនាម័យឧទាហរណ៍ថាអ្នកបោសជូត សម្អាត នៅតាម ស្ថានភាពអីជាដើមនឹងជាប្រភេទការងារអញ្ចឹងហើយនៅក្នុងប្រភេទការងារនេះដែរគឺខ្ញុំចង់ទាញចំណាប់អារម្មណ៍តកតងទៅជាមួយនឹង គេហៅថាផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈហ្នឹងគឺយើងមើលទៅលើតកតងនឹង technician ហើយនិង associate professional ហ្នឹងគឺវាវាវាជាប្រភេទការងារដែលត្រូវការអ្នកដែលមានសញ្ញាបត្រនៅក្នុងផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈហ្នឹងហើយក៏ដូចជាគេហៅមួយទៀត plan ហើយនឹង machine operator អីជាដើមហ្នឹងគឺដូចបងលក្ខណៈគាត់មានប្រសាសន៍អញ្ចឹងគឺវា link គ្នា បានន័យថានៅក្នុងរោងចក្រឬក៏នៅក្នុងក្រុមហ៊ុនឬក៏នៅក្នុងអីហ្នឹងគឺ គេត្រូវការជាងម៉ាស៊ីនជាងសម្រាប់គ្រប់គ្រងម៉ាស៊ីននឹងដំណើរការនៅក្នុងរោងចក្រឬក៏នៅក្នុងក្រុមហ៊ុនរបស់គេអញ្ចឹងអឺវាមានគេបានន័យថានៅក្នុងទីផ្សារការងារយើងហ្នឹងគឺវាមានតម្រូវការច្រើនដែលយើងអត់ទាន់អាចបំពេញឲ្យខាងក្រុមហ៊ុន បានបានន័យថា នៅសម្បូរការងារច្រើនទៀតហើយ អមសុំស្លាយសុំរៀងលឿនតិចចង់ទុកពេលឲ្យសួរវិញហើយនេះគឺជាអ្វីដែលយើងយកចេញពីខាងហៅ CDC ហ្នឹងគឺគេហៅក្រមប្រឹក្សាអភិវឌ្ឍជាតិហ្នឹងដែលយើងចង់ក្រងជាវិនិយោគដែលនឹងហូរចូលមកប្រទេសកម្ពុជាយើងអញ្ចឹងនៅនៅក្នុងនេះគឺដូចដែលយើងយើងមាននៅតាមវិស័យហើយនិងតាមប្រភេទអឺប្រភេទ មុខរបរដែលដែលជាជួរខាងលើប៉ុន្តែនៅក្នុងនេះខ្ញុំគ្រាន់ចង់ទាញចំណាប់អារម្មណ៍ថាអឺវិនិយោគពាក្យច្រើនដែលនឹងចូលមកប្រទេសកម្ពុជាយើងគឺគឺត្រូវការកម្លាំងពលកម្មដែល មានជំនាញគឺតកតងនឹង skill ហ្នឹងគឺមានលេខច្រើនជាងគេអញ្ចឹងបានន័យថាអឺប្រទេសកម្ពុជាយើងគឺត្រូវតែមានកម្លាំងពលកម្មដែលមានជាជំនាញ ជាក់លាក់មួយដើម្បីយើងអាចគ្រប់គ្រងទៅ អ្នកដែលគាត់ត្រូវការកម្លាំងពលកម្មនឹងអឺសុំស្លាយបន្ទាប់ទៀតហើយអានេះគឺចំណុចទី3នេះគឺចូលទៅតកតងនឹងទីភ្នាក់ងារជាតិមុខរបរនឹងការងារក៏គាត់បានធ្វើការចងក្រងជាការអង្កេតដែលនៅ ក្នុងហ្នឹងគឺគាត់ធ្វើជា rapid assessment តកតងនឹងអឺតកតងទៅនឹងថាតើជំនាញអីគេដែល ខាងក្រុមហ៊ុនសក្តិគាត់ត្រូវការហ្នឹងហើយនៅក្នុងហ្នឹងគឺគឺគាត់ធ្វើការអង្កេតប្រហែលជា7500ក្រុមហ៊ុនសក្តិហ្នឹងហើយយើងមើលដែលដែលវាមានវិស័យផ្សេងផ្សេង មានវិស័យធនាគារវិស័យ accommodation អីជាដើមហ្នឹងអញ្ចឹងអឺយោងទៅតាមរបាយការណ៍ហ្នឹងគឺយើងឃើញថាសុំស្លាយបន្ទាប់ទៀតអឺយើងឃើញថា យើងនៅមានការ ខ្វះខាតជំនាញបានន័យថា skill shortage អញ្ចឹង skill shortage ហ្នឹងគឺអឺនិយាយខ្លីទៅ គឺ បានន័យថាកង្វះខាតជំនាញដែលកង្វះខាតជំនាញហ្នឹងគឺវាមាន3ហេតុផល បានន័យថាអឺក្រុមហ៊ុនគាត់មាន ការពិបាកក្នុងការជ្រើសរើសបុគ្គលិកអញ្ចឹងហេតុផល3សំខាន់ហ្នឹងទី1គឺខ្វះខាត នៅជំនាញហើយទី2គឺខ្វះខាតនៅគុណវុឌ្ឍិបានន័យថា គាត់អត់មានគុណវុឌ្ឍិសម្រាប់អនុវត្តការងារហ្នឹងហើយនឹងទី3ហ្នឹងគឺខ្វះខាតបទពិសោធន៍អញ្ចឹង3 3ចំណុចហ្នឹងដែលយើងរាប់ចូល ទៅក្នុង គេហៅថា skill shortage អញ្ចឹងដែលយោងទៅគាត់ធ្វើការអង្កេតហ្នឹងគឺអឺការខ្វះខាតនៅជំនាញហ្នឹងគឺមាន48.7%ហើយចំណុចមួយទៀតហ្នឹងគេហៅអឺ hard to fill vacancy ហ្នឹងបានន័យថាមានការលំបាកក្នុងការបំពេញ កន្លែងបំពេញការជ្រើសរើសឲ្យក្រុមហ៊ុនហ្នឹងគឺវាអាចសំដៅទៅលើឧទាហរណ៍ថាមានទីតាំងនៅឆ្ងាយឬក៏គាត់ត្រូវការទំហំបុគ្គលិកច្រើនដែលយើងពិបាកជ្រើសរើសឲ្យគាត់អញ្ចឹងពីចំណុចហ្នឹងវាខុសគ្នាចានេះគ្រាន់ចង់ទាញចំណាប់អារម្មណ៍ថា នៅក្នុងទីផ្សារការងារយើងគឺពោពេញទៅដោយឱកាសការងារអញ្ចឹងអឺយើងគុំគិតថាយើងរៀនទៅអត់ដឹងថា ការងារនៅកន្លែងណាអញ្ចឹងអាចតាក់ទងមកទីភ្នាក់ងារជាតិមាត់បរនឹងការងារដើម្បីផ្ដល់ព័ត៌មានទាំងអស់ហ្នឹងថាគួរតែទៅស្វែងរកការងារនៅកន្លែងណាខ្លះចាសសូមអឺនេះគេហៅថាគម្លាតជំនាញអានេះក៏យើងទាញចំណាប់អារម្មណ៍ដែរថាអឺភិកច្រើនអឺអ្នកដែលគាត់ចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនអឺបានន័យថាវាអត់វាអត់អឺអាចបំពេញនៅអឺ គេហៅថាឧទាហរណ៍ថាក្រុមហ៊ុន គេត្រូវការ10ប៉ុន្តែយើងអាចបំពេញត្រឹម5ឬក៏6អីវាអត់គ្រប់ទៅអ្វីដែលខាងក្រុមហ៊ុនគេត្រូវការអញ្ចឹងនៅក្នុងហ្នឹងគឺកម្រិតជំនាញកម្រិតជំនាញហ្នឹងគឺនៅក្នុងនេះក៏យើងរកឃើញថានយោជកដែលនៅក្នុងចំណោម7500នយោជកហ្នឹងគឺគាត់បានលើកឡើងថាប្រហែលជា25%គឺបុគ្គលិកដែលចូលធ្វើការហ្នឹងគឺអត់ទាន់ ដូចថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារហ្នឹងអញ្ចឹងនៅក្នុងហ្នឹងវាមានអាចមាន3ហេតុផលទី1ដោយសារថាពេលដែលគាត់ចូលទៅវាការងារថ្មីដូចខ្ញុំអីដែរធ្លាប់ឆ្លងកាត់បទពិសោធន៍ចូលធ្វើការងារដំបូងហ្នឹងគឺតែងតែអត់អាចធ្វើអីទៅតាដែលអឺឋានៈដឹកនាំគាត់ទៀមទាឬក៏ពេញចិត្តទេហើយចំណុចទី2ដោយសារថាពេលខ្លះនៅពេលដែលគាត់រៀនអីវាអត់ដូចថា សមត្ថភាពនៅនៅការរៀនរបស់គាត់វាអត់ទាន់គ្រប់ឬក៏អត់ទាន់អឺជាក់លាក់អីចឹងហើយចំណុចទី3គឺអឺបើន័យថាអត់អាចអឺជ្រើសរើសបុគ្គលិកដែលដែលត្រូវនឹងលក្ខខណ្ឌដែលក្រុមហ៊ុនគាត់ទាមទារចាសសូមស្លាយហើយអានេះជា ចំណុចសំខាន់ដែលចង់បញ្ជាក់តកតងនឹងថាតើជំនាញអ្វីដែលនយោជកគាត់ត្រូវការ អញ្ចឹងនៅក្នុងហ្នឹងគឺអឺយើងមានជាប្រភេទជំនាញទាំង10ហ្នឹងដែលដូចបងលក្ខណៈគាត់បានលើកឡើងនិយាយទៅវាវាលីងគ្នាត្រង់ថាចេះអឺអ្នកដែលគាត់រៀនខាងផ្នែកបច្ចេកទេសពេលខ្លះគាត់មានតែបច្ចេកទេសប៉ុន្តែអាចចំណុចមួយទៀតដែលគេហៅថា soft skill តកតងនឹងអរិយាប័ត្រអឺតកតងនឹងការតំណែងតំណងតកតងនឹងការដោះស្រាយបញ្ហាគឺនៅមានភាពខ្វះខាតហើយ អឺយើង ទៅធ្វើការអង្កេតហ្នឹងក៏វាបញ្ជាក់មកអញ្ចឹងដែរភាគច្រើនគឺអឺតកែអីហ្នឹងគឺគាត់លើកឡើងថាភាគច្រើនអ្នកដែលចូលធ្វើការគឺខ្វះនៅអាអាអាជំនាញ soft skill ហ្នឹងហើយនៅក្នុងហ្នឹងគឺបានន័យថាអឺនយោជកហ្នឹងគាត់ចង់ឲ្យអ្នកដែលគាត់រៀនចប់ហ្នឹងគឺអាជំនាញដែលគាត់កំពុងរៀនហ្នឹងត្រូវមានភាពច្បាស់លាស់មានភាពជាក់លាក់មិនអាចបំពេញការងារទៅវាមានប្រសិទ្ធភាព ហើយជំនាញ soft skill ដែលសំខាន់នៅក្នុងនេះគាត់លើកឡើងដែលនៅ ខាងលើគេគឺតកតងនឹងការដោះស្រាយបញ្ហាតកតងនឹងការបានន័យថាការចរចាការតំណតំណងអីក៏វាមានភាពសារៈសំខាន់ហើយនឹងការគ្រប់គ្រងពេលវេលាទីដូចការគ្រប់វិន័យការមកធ្វើការតាន់ពេលឬក៏ការដាក់ការងារទៅយើងត្រូវគ្រប់ពេលវេលាដែរ ត្រូវសម្រេចឲ្យបាននៅលទ្ធផលឬការបញ្ចប់ការងារអីជាដើមចាសសូមស្លាយបន្តនេះអឺនេះចុចអស់ហ្មងដូចថាវាមានជាប់ animation ទៀតទៀតទេចាអត់ទេថយក្រោយវិញអូខេចាំអឺអានេះខ្ញុំគ្រាន់ជា background ខ្លីទេ NEA បង្កើតឡើងនៅ ឆ្នាំ2009ហើយដំណើរការពេញលេញ2010ដែល ស្ថិតនៅក្រោមគណៈកម្មការជាតិបដបដាលប៉ុន្តែអឺមានអាយដាមអិតសំហេងរដ្ឋមន្ត្រីក្រសួងកាងារគាត់ជាប្រធានគណៈកម្មការដូចនេះហើយ NA ដែលស្ថិតនៅក្នុងក្រមរចនាសម្ព័ន្ធរបស់ក្រសួងកាងារហើយផ្ដល់អសេវាទៅក្រុមគោលដៅចំនួន3សំខាន់ទី1គឺអ្នកស្វែងរកការងារទី2គឺនយោជកទី3គឺអ្នកអប់រំបណ្ដុះបណ្ដាលអីហ្នឹងអញ្ចឹងអ្នកស្វែងរកការងារដូចខ្ញុំបាននិយាយខាងដើមអញ្ចឹងគឺ ជួយផ្គូផ្គងការងារចោះឈ្មោះរកការងារផ្ដល់ព័ត៌មានតកតងនឹងការងារប្រឹក្សាយោបល់ការងារជាដើមហ្នឹងគឺយើងជួយទាំងអស់ហ្នឹងហើយនយោជកគឺយើងជួយអឺបញ្ជូនបញ្ជូនដូចថាយើងមានអ្នកស្វែងរកការងារអញ្ចឹងយើងបញ្ជូនអ្នកស្វែងរកការងារទៅឲ្យនយោជកអញ្ចឹងយើងយើងតាក់ទងជាមួយនយោជកដែលមានតម្រូវការអញ្ចឹងយើងទៅស្វែងរកដើម្បីយកធ្វើការគូកងឲ្យវាមានភាពអឺជួបគ្នាឬក៏ស៊ីគ្នានឹង ហើយចំណុចព្រួញទី2ហ្នឹងគឺ ការចងក្រងផលិត ជាព័ត៌មានទីផ្សារការងារសម្រាប់ឲ្យទៅខាងអ្នក ដែលគាត់រៀបចំគោលនយោបាយឬក៏អ្នកដែលគាត់ត្រូវការផលិតកម្មវិធីបដបដាលដោយថាយើងធ្វើការជាមួយនឹងវិស័យឯកជនច្រើនអញ្ចឹងគាត់អាចផ្ដល់ជាព័ត៌មានថាតើជំនាញអីបុគ្គលិកខ្វះខាតអីដែលត្រូវខាងសាលាហ្នឹងគាត់រៀបកម្មវិធីបដបដាលឲ្យត្រូវចា៎ សូមបន្តទៀតនេះគឺបានន័យថាយើងផ្ដល់សេវាហ្នឹងគឺទី1គឺយើងមានមជ្ឈមណ្ឌលការងារចំនួន14នៅភ្នំពេញមួយនៅក្នុងក្រសួងតែម្ដងហើយនៅ10ចំនួន13ខេត្តទៀតយើងអាចចូលទៅគេហទំព័រទៅយើងដឹងថានៅមានខេត្តណាខ្លះហើយហើយមានជាមជ្ឈមណ្ឌលការងារចល័តហ្នឹងគឺយើងមើលឃើញដូចនៅក្នុងរូបភាពហ្នឹងអញ្ចឹងបានន័យថាយើងចុះទៅគ្រប់ រាជគ្រប់ខេត្តដែលមិនទាន់មានមជ្ឈមណ្ឌលការងារហ្នឹងហើយផ្ដល់សេវាដូចមជ្ឈមណ្ឌលការងារដូចគ្នា សេវាចោះឈ្មោះរកការងារផ្ដល់ព័ត៌មានការងារប្រឹក្សាយោបល់អីជាដើមហើយខាងផ្នែក digital វិញគឺយើងមាន website អញ្ចឹងបងប្អូននិស្សិតឬក៏សិក្ខាកាមនៅទីនេះអាចចូលទៅចោះឈ្មោះដើម្បីស្វែងរកការងារដែលខ្លួនពេញចិត្តឬក៏ upload CV បាន អញ្ចឹងនៅពេលដែលនយោជកគាត់ចូលទៅមើលគាត់មានចំណាប់អារម្មណ៍គាត់នឹងទាញយក CV នឹងមកមើលហើយគាត់នឹងធ្វើការតាក់ទងហើយយើងមានជា Facebook page ដែរដែលយើងធ្វើការផ្សព្វផ្សាយរាល់ព័ត៌មានតាក់ទងនឹងសកម្មភាពរបស់ NDA ដែលអឺសកម្មភាពសំខាន់សំខាន់ឧទាហរណ៍ដូចជាវេទិកាការងារអីគឺយើងមានរៀបចំជារៀងរាល់2ដងក្នុងមួយខែអញ្ចឹងយើងអាចចូលទៅមើលនៅក្នុង page នឹងបានវេទិកាការងារហ្នឹងគឺយើងអញ្ជើញនយោជកដែលមានតម្រូវការ ដើម្បីយកមកមកបានន័យថាដាក់តុកដាក់អីទៅហើយអ្នកដែលស្វែងរកការងារគឺគាត់យក CV ទៅដាក់ផ្ទាល់ថ្ងៃហ្នឹងហើយបើសិនជាគាត់មានធ្វើការចរចា ពេញចិត្តនេះគឺគាត់សម្ភាសនៅថ្ងៃហ្នឹងផ្ទាល់ឬក៏មានក្រុមហ៊ុនខ្លះគឺគាត់ចោះកិច្ចសន្យាភ្លាមភ្លាមនៅពេលហ្នឹងតែម្ដងហើយទី3នោះគឺយើងមាន app យើងអាច download app បាន NA Job Search ហ្នឹងយើងអាច search ស្វែងរកឱកាសការងារខ្ញុំគិតថាបងប្អូននៅទីនេះសិតតែមានទូរស័ព្ទដៃអញ្ចឹងយើងអាច download សម្រាប់ស្វែងរកការងារបានហើយនេះជាកិច្ចការមួយមួយផ្នែកដែលយើងចុចអស់បងអឺដែលយើងធ្វើតកតងនឹងថាការណែនាំអាជីពហ្នឹងគឺវាលិញគ្នាថាអឺអានេះយើងធ្វើនៅ វិទ្យាល័យដែលយើង មានជាកម្រងសំណួរសម្រាប់ឲ្យសិស្សវិទ្យាល័យគាត់ស្វែងយល់អំពី ខ្លួនឯង ស្វែងយល់ដែលវាមាន4ចំណុចហ្នឹងគឺតកតងនឹងចំណងចំណូលចិត្តជំនាញហ្នឹងគឺ ទេពកសលដែលសាគាត់អត់ទាន់មានជាជំនាញអីជាក់លាក់ទេគុណតម្លៃហើយនឹង personality របស់គាត់ដោយសារយើងគិតថា4ចំណុចនេះគឺ សម្រាប់ឲ្យគាត់ស្វែងយល់វេទលាយអំពីខ្លួនឯងក្នុងការជ្រើសរើសជំនាញសិក្សាបន្តការសិក្សា ហើយនៅក្នុងនេះក៏យើងបានបញ្ជ្រាបតកតងនឹង ព័ត៌មានអំពីការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដោយសារយើងឃើញថាដោយបងលក្ខណៈគាត់មានប្រសាសន៍ថាអឺជំនាញ TVET គឺអាចឲ្យពួកគាត់ទទួលបានប្រាក់ចំណូលខ្ពស់ហើយអឺចំណាយពេលវេលាខ្លីដូច្នេះហើយគឺយើងមានភ្ជាប់គ្នាទៅនឹងថាផ្សព្វផ្សាយពីព័ត៌មានតកតងនឹង TVET ដែលគាត់អាចស្វែងយល់នៅពេលដែលគាត់បញ្ចប់ថ្នាក់បាក់ឌុបទៅគឺគាត់អាចជ្រើសរើសបន្តការសិក្សាទៅខាង TVET អឺ ប៉ុន្តែក៏យើងមិនបានន័យថាមិនដាក់សម្ពាធអ្នកឯងត្រូវតែទៅនេះទៅនោះទេយើងបានន័យថានាំជាព័ត៌មានឬក៏កន្លឹះសម្រាប់ជួយដល់គាត់ធ្វើការសម្រេចចិត្តអញ្ចឹងនៅក្នុងនេះក៏យើងមិនមែនតែធ្វើជាមួយសិស្សវិទ្យាល័យដែរយើងភាគច្រើនបើសិនជានៅតាមមជ្ឈមណ្ឌលការងារនៅតាមខេត្តគឺគាត់ចោះដល់មូលដ្ឋានបានន័យថានៅទៅដល់ឃុំទៅដល់ស្រុកអីសម្រាប់ធ្វើការផ្សព្វផ្សាយបើសិនជាគាត់ មានបំណងចង់បន្តការសិក្សាខាងផ្នែក TVET អីជាដើមសំតទៀតអានេះគ្រាន់ជាបានន័យថាដូចខ្ញុំនិយាយតាក់ទងជាមួយខាងដើមអញ្ចឹងគឺនៅពេលដែលគាត់ នៅថ្នាក់វិទ្យាល័យឬក៏គាត់កំពុងតែអត់ដឹងថាជ្រើសរើសយកផ្លូវមួយណាគឺ NAA គាត់មានទូនាទីហ្នឹងដើម្បីចោះទៅណែនាំធ្វើធ្វើ guidance សម្រាប់ឲ្យគាត់ធ្វើការ ជ្រើសរើសឬក៏សម្រេចចិត្តតើគួរតែបន្តការសិក្សាឬក៏ជ្រើសរើសជ្រើសរើសយកការងារប៉ុន្តែជាទូទៅគឺយើង ជំរុញឲ្យគាត់បន្តការសិក្សា ព្រោះដោយសារថាការងារនៅ ពេលដែលគាត់មិនមានជំនាញមួយច្បាស់លាស់ទេអាចការងារដែលមានរយៈពេលខ្លីឬក៏ការងារដែលមិនសូវមានប្រាក់ខែខ្ពស់អញ្ចឹងយើងព្យាយាមលើកទឹកចិត្តឲ្យគាត់បន្តការសិក្សាចា៎អានេះស្លាយបញ្ចប់របស់ខ្ញុំ អឺនៅក្នុងនេះគឺខ្ញុំគ្រាន់ចង់ទាញចំណាប់អារម្មណ៍វាលីងគ្នាត្រង់ថាអឺយើងអឺទូនទី BNA ហ្នឹងគឺយើងផ្ដល់ជាព័ត៌មានតកតងនឹងឱកាសការងារឬក៏ការណែនាំអំពីអាជីពហ្នឹងទៅដល់សិស្សនិស្សិតឬក៏អ្នកបងប្អូនយុវជនឬក៏អ្នកនៅតាមមូលដ្ឋានដែលគាត់ចង់បន្តការសិក្សាអញ្ចឹងហើយធ្វើយ៉ាងម៉េចជំរុញឲ្យគាត់ចូលទៅថ្នាក់សិក្សាអញ្ចឹងនៅពេលដែលគាត់ចូលថ្នាក់សិក្សាហើយ គឺនៅ NDA នៅតែបន្តជួយផ្គូផ្គងការងារគាត់រហូតទៅដល់គាត់អាចទទួលបានឱកាសការងារហើយអញ្ចឹងនៅក្នុងនោះគឺមានគោលនយោបាយជាច្រើនដែលនៅក្នុងនោះគឺយើងមានគោលនយោបាយបដិបដាបច្ចេកទេសវិជ្ជាជីវៈសម្រាប់ជួយគ្រប់គ្រងកិច្ចការងារទាំងអស់ហ្នឹងឲ្យសម្រេចបានគោលដៅរួមរបស់ប្រទេសកម្ពុជាយើងចាអរគុណច្រើនអឺបើសិនជាមានជាចម្ងល់អីយើងអាចឆ្លើយអរគុណ ស្លាយអរគុណមានលេខទូរស័ព្ទហើយ Facebook អីនៅក្នុងហ្នឹងគឺយើងអាចសួរតាមរយៈលេខទូរស័ព្ទនឹងបានចឹងអរគុណច្រើន